វេលាមកសងក្តីស្រលាញ់មកតាមរកមនុស្សដែលស្រលាញ់សឹងតែពេញមួយជីវិតអ្នកណាចេញមកសងស្រ័យសួររកប៉ិន ស្នេហ៍ប៉ិនវងវែងនៅជើងមេគេព្យាយាមបំបែក ឲ្យចែកភ្លឺទីតីវៃវៃបងដោយរនាងខាងយើងនៅម្ខាងជើងមេបេងដងវងវែងផ្លូវរស់នៅត្រាំទឹកភ្នែកតើស្អែកយើងបានជួបគ្នាវិញទេ ដូចជាពុកខ្ញុំអញ្ចឹងខ្ញុំសប្បាយចិត្តពេលបាននៅជាមួយគ្រូបើគ្រូដូចជាពុកនួនអញ្ចឹងគ្រូអាចធ្វើជាពុកនួនបានអត់អើយទៅពីថ្ងៃទៀតទេណាបងបើសិនជាខ្ញុំប្រកាសចិត្តថាបងវាស្អាតស្អាតមិនអោយក្លាប់មករកខ្ញុំបានខ្ញុំទៅក្រោមបងវាស្នាបងរត់តាមទឹកសឡតិចមក បងបងបងអឺមានសួរបងបងខ្ញុំសុំសួរតិចបង មានឃើញមនុស្សប្រុសម្នាក់មានរឿងខ្ពស់សបស្អែមគាត់ឈ្មោះបងស្នាណាបងអូស្នាចាបងអឺស្នាបានស្លាប់តាមគេជំនះទៅមែនកាលហ្នឹងគេបាញ់គ្នាច្រើនហើយគាត់ត្រូវគ្រាប់អរគុណអរគុណបង ចាំខ្ញុំទៅសិនណាចា ក៏គេថាមិនដែលឃើញបងសួរអ្នកណាក៏គេថាបងស្លាប់អ្នកណាចេញមកសោអូនតាមរកបងគ្រប់ទីកន្លែងមិនឃើញបងក៏ប៉ុនស្នេហ៍ប៉ុនវងវិញនៅជាមេគេព្យាយាមនេះបងពិតជាស្លាប់ដូចគេនិយាយមែនទេអោយចែកភ្លឺទីតីវៃវៃបងមិនស្នេហ៍ បងនៅទីណាគ្រុបនៅត្រាំទឹកភ្នែកទូបងស្លាប់ឬក៏រួងស្អែកជឿបងមិនដែលគ្មានសិទ្ធិក្នុងការដឹងរឿងរបស់បងទេមែនទេម៉ែដងម៉ែដងបងដឹងទេអូមិនដែលបានគេងលក់ទេ អូននឹកបងណា អូននឹងបងគ្រប់ពេលវេលាចាចាញ់ទាំងមិនបានដេញទាំងមិនបានឆ្លោះប្រកាយប្តីអពុនពួកយើងគួរតែបាននិយាយគ្នាមុនពេលដែលនរណាម្នាក់ចាចាញ់ទាំងមិនទូតែនេះសំបីតែសម្ដីចំក្រោយក៏អូនបាននិយាយជាមួយបងដែរមិនទូឆ្អែតមើល ចាក់ចេញទាំងមិនបងពេញនិយមនៃពាក្យថាស្នេហ៍បានតែអោយយើងជួយគ្នាវិញកុំអោយបែកដងវងវិញគ្នា សងពេលវេលាមកសងក្តីស្រលាញ់មកតាមរមនុស្សដែលស្រលាញ់សឹងតែពេញមួយជីវិត ណាចេញមកសងស្រ័យសួររកប៉ិនស្នេហ៍ប៉ិនវងវែងនៅជើងមេគេព្យាយាមបំបែប្រេសម្លាញ់ចិត្តអូនចាញ់ភ្លឺទីតីវៃវៃបងដោយរំខាំងយើងនៅមកខាងជើងមិនថាបងនៅទីណាបេងដងវងវែងខ្លា រស់នៅត្រាំទឹកភ្នែកតើស្អែកយើងបានជួបគ្នាវិញទេមែនងមែនងវងវែងគ្នាមកគឺជាប្តីដ៏សែនល្អរបស់អូនគ្នាទាំងមិនបានប្រើពាក្យបាយចាចាញ់ មិនបានដេញទាំងមិនបានឆ្លោះប្រកាយយើងបាយទាំងមិនបានត្រៀមខ្លួនបាយគ្នាទាំងមិនតន់អស់ស្នេហ៍បាយគ្នាទាំងមិនតន់អានពូស្ដាមទីងមើលចាពូប្រទេសកម្ពុជាមានផ្ទៃកលាសរុប 181,035គីឡូម៉ែត្រការ៉េដែលមានលក្ខសន្ធឹងក្នុងរាងពហុកោណស្មើជ្រុងមានព្រំប្រទល់ជាប់នឹងប្រទេសថៃនិងភាគខាងលិចនៃព័ទ្ធប្រទេសឡាវនៅភាគឦសានប្រទេសវៀតណាមនៅភាគខាងកើតនិងឈូងសមុទ្រថៃនៃភាគនិរតី ពេលនេះខ្ញុំក៏សម្រេចចិត្តបានហើយ ថានឹងទទួលយកបងខ្ញុំរងចាំបងវាសនាចំណែកបង បងរងចាំខ្ញុំ អារម្មណ៍រងចាំខ្ញុំដឹងថាវាពិបាកណាស់អរគុណបងសិលាដែលចំណាយពេលរងចាំខ្ញុំយូរបែបនេះ I can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 ឌីរ៉ូឌីមិនថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់រ៉ូឌីរ៉ូឌីមីថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងបេរូកាដែលផ្សំឡើងពីវីតាមីននិងសារធាតុរ៉ែសំខាន់សំខាន់12មុខជំនួយខួរក្បាលជំនួយកម្លាំងថ្ងៃសំខាន់ចាប់ផ្ដើមជាមួយបេរូកាលាក់តូក្រូលេខ3លូតលាស់ដោយភាពរីករាយទាំងមិនតន់អស់នួនត្រូវចាំវារហូតណាកុំភ្លេចឲ្យសោះណា ចាលោកគ្រូនួនយប់ហើយឆាប់ចូលទៅសម្រាប់ទៅគូទៅខាងក្រៅបន្តិចចាអញ្ចឹងខ្ញុំសូមអានខ្លួនឯងបន្តិចណាលោកគ្រូរនមកដល់យូរហើយហ៎ អត់ទេ គឺខ្ញុំទៅតែមកមុននេះបន្តិចបងមកដល់ហើយមិនក៏មិនចូលទៅខាងក្នុង នៅខាងក្រៅធ្វើអីចាំខ្ញុំទៅរៀបចំបាយឲ្យរត់ក៏ជាឃ្លានហើយអត់អីទេបងខ្ញុំមកតាមផ្លូវបានញ៉ាំខ្លះហើយអឺរនមានបានដំណឹងពីវាសនាទេអត់ទេបង គឺដូចតែមុនអញ្ចឹងមើលទៅខ្ញុំ ត្រូវតែទទួលស្គាល់ការប៉ັດហើយបងសិលាបងហាត់ទេដែលជួយខ្ញុំបែបនេះខ្ញុំរហត់ទេខ្ញុំមានតែសប្បាយចិត្តដែលបានជួយរាល់ បងសិលាខ្ញុំព្រមរៀបការជាមួយនឹងបងហើយរត់រត់និយាយជាការពិតណារត់ព្រមរៀបការជាមួយខ្ញុំពិតមែនណាចាព្រមហើយនេះបងរងចាំខ្ញុំយូរហើយហើយក៏ជួយពួកខ្ញុំច្រើនដែរគ្មានហេតុផលអីដែលខ្ញុំត្រូវឲ្យបងរងចាំទៀតទេ ខ្ញុំសប្បាយចិត្តណាស់រងខ្ញុំរងចាំខ្ញុំរងចាំថ្ងៃនេះយូរហើយថ្ងៃរៀបមង្គលការយើងទៅទៅរៀបតាមប្រពៃណីខ្ញុំមិនឲ្យរត់ខកចិត្តទេខ្ញុំថារៀបសំលមមទៅបានហើយមិនបានទេរត់កម្មវិធីរបស់យើងត្រូវតែរៀបចំតាមប្រពៃណីមានចាស់ទុំដឹងឡើយ ទោះបងមិនមែនជាបងវាសនាមនុស្សដែលខ្ញុំរងចាំតែខ្ញុំជឿការសម្រេចចិត្តលើកនេះគឺជារឿងដែលត្រឹមត្រូវព្រោះបងជាមនុស្សល្អមិនខុសពីបងវាសនានោះទេអើយថ្ងៃនេះការរត់ខ្ញុំបានយកទៅក្នុងមកជួយនេះចាអរគុណនេះនេះ ឡើយអ្នកជួយយកមកពួននៅលើតិចមកអ្នកចាថ្ងៃនេះឲ្យប្រកាសជាសុបាយពួកយើងអូអ្នកមកហ្នឹងឯងអញ្ជើញមកអ្នកចាចាអ្នកខ្ញុំសប្បាយចិត្តបានលោកគ្រូសាលារៀបការជាមួយរដ្ឋអ្នកចាខ្ញុំក៏ដូចគ្នាដែរអ្នកនិយាយពីថារំភើបអើយរំភើបចារដ្ឋក៏ប៉ុន្តែគឺជាមួយលោកគ្រូសាលាណាស់ដែរអ្នកណាមែនទេអ្នកទោះបីជា លោកគ្រូសិលាគាត់ពិការជើងក៏ដោយ ទឹកយកទៅក្រោយទៅក្មួយយកទៅក្រោយអត់បានចាំទៀតបានចាអ្នកអរគុណនេះយកទៅយកទៅក្រោយចុងភៅនៅក្រោយអ្នកណាចាអ្នកខ្ញុំយកនេះទៅក្រោយណាចាចានេះម៉ែពិតស្អាតណាស់ដូចជាបងស្រីខ្ញុំអញ្ចឹង មិនសមជាម៉ែខ្ញុំសោះចេះតែថាឲ្យនួននួនកូនសប្បាយចិត្តអត់ចុះម៉ែសប្បាយចិត្តអត់បើម៉ែសប្បាយចិត្តខ្ញុំក៏សប្បាយចិត្តដែរនេះកូនចូលចិត្តលោកគ្រូសិលាទេចាចូលចិត្តលោកគ្រូសិលាគឺជាមនុស្សល្អទោះថាពេលនេះខ្ញុំគ្មានពុកនៅក្បែរក៏ដោយតែយ៉ាងហោចណាស់ក៏ខ្ញុំបានពុកថ្មី ដែលជាមនុស្សល្អហើយមើលថែខ្ញុំមករហូតមិនចាញ់វឹកស្នាទេណាម៉ែ នឯងជុំមួយបងណាកាមិនណាគេដែរបង កាប្អូនស្រីលក់នំបញ្ចុកដែលបងប្រាប់ថ្ងៃមុនណោះឥឡូវគេកាប្តីថ្មីហើយអូអបអបផងបងតោះចូលទៅហូបអីជុំគ្នាជាមួយបងទៅអត់អីទេបងខ្ញុំគិតថាតើប្រពន្ធខ្ញុំនៅភូមិក្បែរបានសិនប្រពន្ធរដឹងរហើយតែថ្ងៃនេះថ្ងៃកម្មវិធីល្អវេលាល្អតោះទៅស្បាយជាមួយបងណាបាយគ្នាទាំងមិនតន់អស់បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន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 ថ្មីថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងមេរោកាដែលផ្សំឡើងពីវីតាមីននិងសារធាតុរ៉ែសំខាន់សំខាន់12មុខជំនួយខួរក្បាលជំនួយកម្លាំងថ្ងៃសំខាន់ចាប់ផ្ដើមជាមួយមេរោកាលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយទាំងមិនតនអស់មកណាមកណាមិនឃើញអត់មនុស្សច្រើនណាណា ស្នាចូលហូបអីជាមួយបងសិនណាអត់អីទេបងខ្ញុំគិតថាទៅរកប្រពន្ធខ្ញុំនៅភូមិចិត្តចិត្តហ្នឹងសិនស្នាបងឃើញឯងដើររកប្រពន្ធប្រហែលថ្ងៃអីថ្ងៃនេះជាថ្ងៃកម្មវិធីការគេសបាយអញ្ចឹងទុកពេលវេលាឲ្យខ្លួនឯងខ្លះទៅប៉ិតជាមិនអីមែនណាបងអញ្ចឹងតាមហ្នឹងទៅចាំបងដួសបាយដួសហូបទុកឲ្យឯងណាអរគុណណាបងអញ្ចឹងបងអញ្ជើញតាមសបាយចុះខ្ញុំទៅសិនហើយសុខសบายណាបាទបង នោះគ្នាសោះណាទៅហើយអានេះចាស់អីហ្នឹងបាច់រំលឹកទេតាមរំលឹកទៅវាចេះតែមានបញ្ហាទៅប្រកែកគ្នាបងឆ្លាញ់អូនឯងតាំងពីអ្នកដូចបងប្អូនបង្កើតចឹងចាបងមិញសូមជូនពរឲ្យក្មួយក្មួយទាំងពីរចេះឆ្លាញ់យល់ចិត្តគ្នាហើយឲ្យចេះអធិស្ឋានឲ្យគ្នាទៅវិញទៅមកណាពូក៏អញ្ចឹងដែរឲ្យចេះឆ្លាញ់គ្នាទួលដល់ចាស់កောင်းក្នុងគ្នាគាត់លោជាបងបងក៏ជូនពរក្មួយទាំងពីរនឹងឲ្យ ឡើងគ្នាយូរវែងរហូតដល់ចាស់បាក់ខ្លួនទាំងអស់មែនហើយល្មងអឺបងជួយជួយយកផ្លែឈើមហូបមហាឲ្យជួយធ្វើជួយធ្វើមហូបនេះក្មេងៗចាស់ចៃទៅខាងបីដុំនេះຕົកហ្នឹងអឺជួយគ្នាម្ដាយមួយជើងណាកុយខ្ញុំសំមិននឹងហើយខាងទៅសម្រាប់ឡើងខាងទៅ តាមយ៉ាងដែរតាមយ៉ាងសំពេលគូទៅពីខ្ញុំខំទៅលាក់មួយដល់ទីរោគនេះគឺមកខំរត់ថ្ងៃនេះអូនហត់នឿយដែរទេអត់ទេចាបង បានរៀបការជាមួយនឹងអូន គឺបងសប្បាយចិត្តណាស់ហើយបងក៏មិនហត់នឿយដែរ អរគុណរងដែលអូនប្រមរៀបការជាមួយនឹងបងខ្ញុំទេដែលត្រូវអរគុណអរគុណបងខ្លាំងណាស់ដែលចូលមកក្នុងជីវិតរបស់ខ្ញុំហើយនឹងកូនមិនថាខ្ញុំជាស្រីមេម៉ាយក៏បងនៅតែរងចាំខ្ញុំដល់អត់ធ្មត់បងលះបងគ្រប់យ៉ាង មិនកិតការពារខ្លួនឯងមកការពារពួកខ្ញុំ ហើយតែងតែជួយពួកខ្ញុំរហូតអ្វីដែលខ្ញុំនិយាយអរគុណទៅបងនោះមិនស្មើនឹងទង្វើដែលបងបានធ្វើមកលើម៉ែកូនខ្ញុំទាំងពីរនាក់នេះទេពីអរគុណរបស់រដ្ឋគឺមានន័យណាស់សម្រាប់បង បងសប្បាយចិត្តហើយបងមានសេចក្តីសុខបំផុតដែលបាននៅក្បែររដ្ឋអង្គរ តទៅពួកយើងនឹងខ្លាចជាប្តីប្រពន្ធហើយបងសន្យាថាបងនឹងធ្វើជាប្តីល្អមើលថែអូននិងកូនមិនឲ្យពិបាកទេទោះរដ្ឋជាស្រីធម្មតាតែបងនឹងធ្វើឲ្យរងមានអារម្មណ៍ថាខ្លួនឯងគឺជាពលាជឿចិត្តមកចោះរស់ មកនឹកអូនមកនឹកអូនខ្លាំងណាស់រន់តើពេលនេះអូននៅណាទៅតែអារម្មណ៍បង តែតែប្រាប់បងថាច្បាស់ណាស់គឺអូននៅមានជីវិតហើយអូនក៏កំពុងតែរងចាំបងទៅជួបអូនដូចគ្នាដែរ បងពិតជាចង់ជួបអូនណារ៉ាត់បងចង់ជួបមុខអូនម្ដងទៀតបើទោះបីជាបងទៀតត្រូវលះបង់ជីវិតបងដើម្បីបានជួបអូនជាលើកចុងក្រោយក៏ដោយក៏បងហ៊ានលះបង់ដែរប្រពន្ធសម្លាញ់ជីវិតប្តីប្រពន្ធយើងនេះមិនគួរណាបែកគ្នាតែមិនបានលាគ្នាបែបនេះនោះទេ តែផងដាច់ខាតទៅតែតាមរអូនឲ្យឃើញតើអូនពេលនេះនៅណាទៅរត់បងដូចជាងងឹតអស់ហើយអូន โนนาได้ไหมไหน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 ថ្មីថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពទ្វេដងបេរូកាដែលផ្សំឡើងពីវីតាមីននិងសារធាតុរ៉ែសំខាន់សំខាន់12មុខជំនួយខួរក្បាលជំនួយកម្លាំងថ្ងៃសំខាន់ចាប់ផ្ដើមជាមួយបេរូកាឡាក់តូក្រូលេខ3លូតលាស់ដោយភាពរីករាយទាំងមិនតន់អស់រត់បរអូនយូអា បងរអូនយូរហើយអូននឹកបងណាអូននឹកបងណានឹកណាបងក៏ដូចគ្នារត់បងតាមរកអូនយូរហើយអូនតាមរកអូនយូរហើយអូនណា អូននឹកបងណានឹកបងខ្លាំងណាបងវាសនានេះបងត្រឡប់មកវិញហើយបងត្រឡប់មករកអូនវិញហើយបងក៏តាមរកបងដូចគ្នាអូនជឿជាក់ថាបងមិនស្លាប់ទេបងកាន់យករកអូនទៅលើនេះបងអូនវិញបងដឹងបងដឹងថាអូនមិនស្លាប់ទេអូនមិនស្លាប់ទេ អូប្រកាសជានៅរោងចាំបងបងវាស្នេហ៍អូនតាមរបងអូនតាមរបងរបស់ឡាយអូនជឿជាក់ថាបងមិនស្លាប់ទេអូនបងប្រកាសជាប្រកអូនហើយនឹងនួនឥឡូវបងមកមែនអូននឹកបងអូននឹកបងខ្លាំងណាស់អូននឹកបងខ្លាំងណាស់ ហេតុអីហេតុអីក៏បងប្រមមកមុនមួយអាទិត្យហេតុអីបងទើបតែមកពេលនេះ រន់ឲ្យបងសំទោសបងមិនគួរណាមករកអូនយឺតពេលបងមានស្នេហ៍សងក្តីអត់អីអត់អីបងទៅតែបង្ហាញមកមនុស្សដែលអូនអត់ធ្លាប់ជឿគេថាបងស្លាប់តែខ្ញុំនៅតែមានជំនឿចិត្តថាបងនៅរស់ ឲ្យបងមកកាន់ជាមករកអូនឥឡូវនេះបងមករកអូនមែនហេតុអីហេតុអីខ្ញុំមិនប្រាប់អត់មុតចាំបងឲ្យចែកផ្លូវទីតីវៃវៃបាំងដល់រនាងខាងយើងនៅម្ខាងជើងវិញ រស់នៅត្រាំទឹកភ្នែករត់តើស្អែកបងក៏តាមរអូនគ្រប់ទីកន្លែងដែរបងរអូនដូចគ្នា តែព្រះវាសនាពវៀងបងហើយនឹងអូនរហូតបងមិនគួរណាមករអូនយឺតពេលនោះទេបែកគ្នាទាំងមិនបានប្រើពាក្យបាន ហើយគ្រប់វិនាទីទាំងអស់បងតែចិត្តនឹកកូនហើយនឹងអូនទាំងមិនបានត្រឹមបងរកអូនគ្រប់ទីកន្លែងទាំងអស់បាយបងសើសួរពីដំណឹង របស់អូនតែវាបានដំណឹងទាំងអស់អស់ស្នេហ៍មានពេលខ្លះគេប្រាប់បង ថាអូននេះស្លាប់ហើយទាំងមិនតែបងនេះមិនជឿចាក់ចេញ ទាំងមិនបងតែអ្វីអ្វីគ្រប់យ៉ាងនៅពេលនេះពាក្យថាស្នេហ៍គឺធ្វើឲ្យបងហួសពេលហើយមែនទេអោយយើងជួបគ្នាវិញបាទរៀបការជាមួយនឹងសិលាហើយនៅតែបន្តិចទៀតនៅតែបន្តិចទៀតសោះពួកយើងនឹងបានជួបគ្នាហេតុអីហេតុអីក៏អមរំចូលចាញ់បែបនេះបង អត់ទេអូននេះមិនមែនជាកំហុសរបស់អូនទេបងដឹងបងដឹងថាអូននៅតែស្រឡាញ់បង ហើយអូនធ្វើនេះគឺត្រូវហើយប្រហែលឆ្នាំមកនេះបើគ្មានសាលាទេអូនហើយនឹងកូនប្រកាសជារស់វេទនាបំផុតបងទៅវិញទេដែលមិនគួរណាមកបង្ហាញខ្លួននៅក្នុងស្ថានភាពបែបនេះ ចេញមកសងស្រែសួររកកាអូនសុំទោសណាបងណាអូនសុំទោសអូនសុំទោសបងគេព្យាយាមបំបែអត់ទេឲ្យចែកភ្លើងទីមិនមែនជាកំហុសរបស់អូននេះវៃវៃបាំងដោយរលាំងខាំងយើងនៅម្ខាងពេលនេះអូនមានគ្រួសារថ្មីហើយអង្គគាត់តែសบายចិត្តជាមួយនឹងបច្ចុប្បន្នរបស់អូន រស់នៅក្រៅជប់យំទៅណាអូនតើស្អែកជប់យំទៅអូនបានជួបគ្នាវិញទេណាបងមិនប្រកាន់ខឹងនឹងអូនទេបងគួរតែសប្បាយជាមួយនឹងអនាគតរបស់អូនទាំងមិនបានប្រើពាក្យបាយចាចាញ់ទាំងមិនបានដេញ ប្រកែអូនសំទោអូនសំទោបងអូនសំទោអូនសំទោបងអត់ទេអូនបែកគ្នាមិនមែនជាកំហុសរបស់អូនទេអំស្នេហ៍បងដឹងថាអូននៅតែស្រឡាញ់បងបែកគ្នាទាំងមិនតន់ឆ្អែតឲ្យបងសុំបងកុំឲ្យបងឃើញទឹកភ្នែករបស់អូនបានទេ ទាំងមិនបងពេលនេះបងចង់ឃើញអូនមានសេចក្តីសុខមានសុភមង្គលបបបានជួបអូននៅពេលនេះធ្វើឲ្យអូនមានទឹកណែកុំឲ្យបែដងពួកយើងកុំជួបគ្នាអីល្អជាងគ្នាទាំងមិនបានប្រើពាក្យបានណាពកណាពក កាយយើងបាយទាំងមិនបានត្រៀមខ្លួនបាយគ្នាទាំងមិនតន់អស់ស្នេហ៍បាយគ្នាទាំងមិនតន់ឆ្អែតមើលថែចាម៉ែម៉ែពុកតាណាបានហើយម៉ែខ្ញុំរកមកឃើញម៉ែពុកក៏ចូលពួកយើងហើយកូន ពងខ្ញុំទៅរកពងដែរគឺពងពងទៅណាពងពួកយើងទៅតែបាននឹងគ្រប់គ្នាហើយតែមកជាពងដែរជួយទៅក្រោមខ្ញុំពងនួនពងមកមកណាពងពងនួននួនពងនេះគឺខ្សែកពងពេលណាដែលកូននឹកកូនមើលខ្សែកនេះចុះពងមកវិញហើយពងកុំមកលើពេកកូនម៉ែលើផ្ទះពុកចង់ជួបម៉ែមិនដឹងថាខ្ញុំទៅហៅម៉ែណាពុកកុំអីកូននួន មិញនេះអ្នកណាគេមកមានគេយកផ្លែឈើមកឲ្យណាម៉ែមើលទៅទំនងផ្អែមណាណាបងឃើញអូនមានសុភមង្គលបែបនេះបងឃើញប៉ុណ្ណេះបងស្ងប់ចិត្តហើយអរគុណអ្នកសាលាដែលឲ្យមើលថែប្រពន្ធកូនគ្នាបានល្អបែបនេះ ពេលវេលាមកសងក្តីស្រលាញ់មកតាមរមនុស្សដែលស្រលាញ់សឹងតែពេញមួយជីវិតអ្នកណាចេញមកសងស្រ័យសួររកាពិនស្នេហ៍ពិនវងវែងនៅជើងមេគេព្យាយាមបំបែ ឲ្យចែកភ្លឺទីតីវៃវៃបងដោយរនាងខាងយើងនៅម្ខាងជើងមេបេងដងវងវែងផ្លូវរស់នៅត្រាំទឹកភ្នែកតើស្អែកយើងបានជួបគ្នាវិញទេ លែកគ្នាទាំងមិនបានប្រើពាក្យបាយចាចេញទាំងមិនបានដេញទាំងមិនបានឆ្លោះប្រកាយយើងបាយទាំងមិនបានត្រៀមខ្លួនបាយគ្នាទាំងមិនតន់អស់ស្នេហ៍ បែកគ្នាទាំងមិនតន់ឆ្អែតមើលថែចាងចេញទាំងមិនបំពេញនិយមនៃពាក្យថាស្នេហ៍បានទេឲ្យយើងជួបគ្នាវិញគុំឲ្យបេះដូងវ